រៀនឈ្នះចិត្តមនុស្សមុននឹងចង់ឈ្នះចិត្តអ្នកដតីដំបូងអ្នកត្រូវយកឈ្នះលើខ្លួនឯងសិន គ្រប់គ្រងខ្លួនឯងឲ្យបានល្អសិនបើគេជាមនុស្សឆេវឆាវអ្នកមិនត្រូវឆេវឆាវដាក់គេវិញទេកុំនិយាយទាំងកំហឹងកុំនិយាយប្រជែងយកតែឈ្នះ រៀនធ្វើចិត្តឲ្យត្រជាក់ហើយសឹមនិយាយនិយាយឲ្យល្មមប្រមាណនិយាយឲ្យត្រូវពេលហើយនិយាយដោយពាក្យពិរោះពិសាផងបើគេជាមនុស្សកំណាញ់ទម្លាប់ឲ្យគេញយញយឲ្យនេះឲ្យនោះតាមសមត្ថភាពដែលអ្នកមាន បង្ហាញពីការស្រឡាញ់រាប់អានរបស់អ្នកចំពោះគេយូរយូរទៅបុគ្គលនោះនឹងអៀនខ្លួនហើយរៀនចែករំលែកមកដល់អ្នកវិញមិនខានបើគេជាមនុស្សអាក្រក់អ្នកមិនអាចយកទង្វើអាក្រក់ទៅយកឈ្នះគេវិញបានឡើយបញ្ហានឹងមិនបញ្ចប់ឡើយ។ បមាដូចជាបាច់លាមកដាក់គ្នាដូច្នោះឯងសេចក្តីល្អគុណធម៌ភាពអត់ធ្មត់សតិបញ្ញាស្មារតីទើបអាចយកឈ្នះអំពើអាក្រក់បាន បើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ អ្នកនឹងមិន អាចគ្រប់គ្រងអ្នកដទៃបានល្អឡើយ។ ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដោះចិត្តស្រឡាញ់ បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀបកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរ បើសរសើរសរសើរឲ្យគេឮគ្រប់គ្នា បើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹម រួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញ។ ថានៅកន្លែងណាក៏មានរឿងដែរនៅថាបានរដ្ឋឯកជននៅផ្ទះនៅវត្តស្អាតតែមានរឿងពុទ្ធលោកលើកយកមូលហេតុដែលនាំឲ្យឆ្លោះគ្នានឹងមាន6ទី1ខੰងបកែខੰងហើយហើយគុំទុកបើខੰងឆាប់បាត់អត់អីប៉ុន្តែខੰងហើយចាំមើលចាំមើលអញរកពេលណាដាក់វាម្ដងអានឹងឆ្លោះហើយ ឲ្យតែមានអ្នកបកកែខឹងមិនសូវបានសក់ទេទី2ចំណែនហើយកំណាញ់ឃើញគេល្អជាងបន្តិចឃើញមេស្រឡាញ់បន្តិចឃើញគេគេស្គាល់អ្នកនឹងច្រើនជាងបន្តិចបានឡើងប្រាក់ខែបន្តិចតាំងហើយក្មួលខ្មាញ់មិនគុំបានមកអញបានទៅតាវីអីចឹងមេមិនក៏ឃើញតាវីមិនឃើញអញផងអីចឹងទៅចាប់ដើមមកវានឹងវាគ្មានគ្រាន់បើអីទេ វាគ្មានប្រកែជាងអញអីប្រមាណទេអីចឹងចាប់ផ្ដើមមានបញ្ហា រកម្មផ្លូវចិត្តចឹងតែមានអាចំណែន មេរោគចំណែនហ្នឹងឆ្លោះគ្នាហើយកំណាញ់គឺថាបានមកតាអញទេទៅហូបអីហ្នឹងគឺថាគេប៉ាវរហូតម្ដងគេម្ដង គេឯងមិនដែលចេញស្ងៀមចឹងទៅអាកំណាញ់ហ្នឹងក៏នាំឲ្យឆ្លោះគ្នាដែរទី3គឺថាលាក់ពុតឲ្យមិនទទួលកំហុសឯងកំហុសវិញគឺថាអញ អញត្រូវរហូតរបស់គេគេខុសរហូតអាហ្នឹងអាហ្នឹងក៏នាំឲ្យឆ្លោះគ្នាដែរទម្លាក់កំហុសឲ្យអ្នកដតីនៅលាក់ពុតបុតខ្លួនឯងហើយទី4ហ្នឹងគឺទៅលោភលន់ចង់បានតឯងបើរកស៊ីវិញគេចំណេញស៊ីខ្សែលើគេអស់ហ្នឹងគេស្អប់ថ្ងៃក្រោយគេលេងរកស៊ីជាមួយគេឃើញមុខគេស្អប់យកហ្មងអាហ្នឹងចង់បានចំណេញតែម្នាក់ឯងហ្នឹងទី6រមិលគុណឲ្យមើងងាយគេ គេខំជួយចងប់ ចុងក្រោយបានទោសទៅវិញចុងក្រោយនិយាយដើមគេចុងក្រោយវត្តកតុយដាក់គេចុងក្រោយបំបត្តិគុណគេចោលចឹងទៅ ហើយមើលងាយគេវាគ្មានស្អីទេប៉ុន្តែផ្ទុយទៅវិញមើលថាគេជួយយើងតិចតួចអីយើងនៅអរគុណគេទៅលើកមកនិយាយទៅ ជួបគេអរគុណគេទៅអានោះល្អមែនទេហើយទី6មានអ្នករឹងត្អឹងហើយមិនចេះស្ដាប់អ្នកដទៃឯង អានឹងមានតែអញកំណត់អញត្រូវមានណាល្អជាងអញអានឹងធ្វើការមួយគ្នាមិនចោះទេឆ្លោះគ្នាហើយអញ្ចឹងបើចង់ឆ្លោះគ្នា មានទាំង6ហ្នឹងមកខឹងហើយគុំទុកចំណែនផងកំណាញ់ផងលាក់ពុតឲ្យមិនទទួលកំហុសទេ លោភលន់ចង់បានតាមុខមាត់ម្នាក់ឯងរមិលគុណមើងាយគេគេខំជួយឲ្យរមិលគុណមើងាយគេហើយទីចុងក្រោយគឺថាមានអ្នករឹងត្អឹងមិនចេះស្ដាប់គេ កណានៅក្នុងស្ថាប័នហ្នឹងសម្បូរមនុស្សលក្ខណៈអញ្ចឹងมันបានសក់គេឆ្លោះគ្នាហើយហើយបើ ចង់កុំឲ្យឆ្លោះគ្នាត្រូវកាត់បន្ថយអារឹសគល់ឆ្លោះគ្នានឹងចេញទៅអាហ្នឹងមិនសូវឆ្លោះគ្នាហើយបានការងាររីកចម្រើនហើយរស់នៅធ្វើការមួយគ្នា បានសេចក្តីសុខអរគុណច្រើនទាំងអស់ក្នុងទី ក្រុមសារគួរយល់ដឹងខ្លីៗ នឹងលើកយកអគុណធម៌មួយគឺការអត់ធន់យកមកវិភាសារឿងរ៉ាវក្នុងជីវិតនេះមាន ច្រើនណាស់រឿងដែលគួរពេញដែលពេញចិត្តហ្នឹងក៏មានមិនមិនពេញចិត្តហ្នឹងមិនក៏មានហើយជាធម្មជាតិនៃជីវិតរបស់មនុស្សម្នាក់ម្នាក់ហ្នឹងมันអាចជៀសផុតពីរឿងដែលមិនគួរពេញចិត្តរឿងដែលមិនល្អបានទេគេនិយាយដើមគេចាក់ចុចគេរករឿង ឬគិតថាខាតលៀបខាតយុះអីទាំងអស់ហ្នឹងអញ្ចឹងដើម្បីឲ្យជីវិតនឹង បានសុខនឹងយើងមិនអាចបដែបដោយឲ្យចិត្តរបស់យើងនឹងលងទទួលយកតែរបស់ល្អហើយទាត់ចោលអ្វីដែលមិនល្អទេវាជារឿងមិនអាចទៅរួចទេសូម្បីតែព្រះអាទិត្យព្រះច័ន្ទក៏នៅមានគេគេទេសដៀលបានអ្នកស្រែ ហាលស្រូវគេថាប្រតិទ្ធរះថ្ងៃរះល្អណាស់អ្នកភ្នំពេញគេថាថ្ងៃក្តៅសឹងបែកក្បាលចឹងក្នុងជីវិតហ្នឹង ទៅ មានគុណធម៌មួយគឺសេចក្តីអត់ធន់ចំពោះពាក្យពេចន៍របស់អ្នកដតីហ្នឹងគេនិយាយឌឺដងលើខ្សែលើយើងតិចតួចយ៉ាងណារឿងណាដែលយើងអាចបំភ្លេចចោលបានយើងអាចបំភ្លេចទៅហើយបើយើងចង់ឈ្នះកុំយកកំហឹង ទៅទៅឈ្នះបុគ្គលនឹងអីត្រូវយកភាពអត់ទ្រអត់ធន់ខន្តីមេត្តានៅក្នុងចិត្តពីព្រោះបើគេខ្លាំងគេខឹងគេមួម៉ៅគេដុតឆេះភ្លើងម្ដុំហើយហើយយើងយកភ្លើងយកសាំងទៅចាក់ជាមួយបុគ្គលនឹងទៀតនាំឲ្យភ្លើងនឹងកាន់តែធំមិនអាចដោះស្រាយបញ្ហាបានទេចឹងរឿងសំខាន់ណាស់ដែលយើងត្រូវចេះ ខន្តីអត់ធន់ហើយជាពិសេសក្នុងឋានៈជាអ្នកដឹកនាំគ្រួសារក្តីស្ថាប័នណាក្តីថាភាពខន្តីអត់ធន់នេះជារឿងខានមិនបានទេបើមិនសម្បូរដោយភាពខន្តីអត់ធន់នឹងទេ ធ្វើឲ្យសម្ដីវាចាឬក៏កាយវិការឬក៏ការសម្រេចចិត្តនឹងមាន គ្រោះថ្នាក់គ្រោះថ្នាក់សម្រាប់ខ្លួនឯងនិងគ្រោះថ្នាក់សម្រាប់អ្នកនៅក្រៅបង្គាប់នឹងអញ្ចឹងបានជា នៅក្នុងការសាងខ្លួនឲ្យបាន ត្រាស់ជាពុទ្ធនឹងព្រះអង្គក៏មានបារមីមួយ គឺខន្តី បារមីហើយនៅក្នុងទស្សពុរិយធម៌ហ្នឹងក៏ត្រូវមានអវិហិង្សា មានខន្តីមានអឺការមិនចងកំហឹងទុកនឹងឯងហើយរឿងនេះមិនអាចធ្វើមួយថ្ងៃបានទេរឿងខន្តីអត់ធន់នេះត្រូវការ ព្យាយាមសង្កត់ចិត្តរលឹករឿយរឿយទៅ តាមដានចិត្តខ្លួនឯងហ្នឹងកុំឲ្យវាលងនៅក្នុងអំណាចនៃកំហឹងឆេវឆាវជួនកាលវាអាចសម្រេចកិច្ចការបានខ្លះដែរប៉ុន្តែលទ្ធផលមិនសូវជាបានល្អហើយច្រើនតែមានអឺភាពវិបដិសារីក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងអញ្ចឹងវាជារឿងកិច្ចការងាររបស់យើងផ្ទាល់ខ្លួនជាការទោស ទួលខុសត្រូវរបស់បុគ្គលម្នាក់ម្នាក់ក្នុងការរៀនអប់រំទទួលរឿងល្អរឿងមិនល្អដែលកើតឡើងក្នុងជីវិតនឹងពេលខ្លះរឿងខ្លះហើយយើងអាចបំភ្លេចចោលក៏សឹងតែបានដែរឧបមាវាដូចជាថាសម្រាមបើវានៅក្នុងផ្ទះសបាយយើងយើងបោះចេញទៅហើយយ៉ាងណារឿងនៅក្នុងជីវិតហ្នឹងក៏អញ្ចឹងឯរឿងណាអាក្រក់ ពិបាកគិតទៅស្មុកស្មាញពាក្យជាឌឺដងធ្វើឲ្យយើងឈឺចាប់យើងអាចបំភ្លេចចោលខ្លះទៅពីព្រោះវានាំតែកើតក្តីក្តៅក្រហាយដល់យើងឯងត្រូវតែឆ្លាតវាងវៃបញ្ញាសន្សំនៅក្នុងចិត្តឲ្យបានរឿយរឿយទើបជីវិតហ្នឹងវាបរិបូរដោយសេចក្តីសុខហើយអ្នកដែលច្រើនដោយខន្តីអត់ធន់គឺជាមនុស្សដែលមាននៅ អឺគុណធម៌ដ៏ខ្ពង់ខ្ពស់ហើយជាទីស្រឡាញ់ជាទីពេញចិត្តនៃ មនុស្សទេវតាអ្នកនៅជុំវិញគ្រូខ្លួនក្រមអង្គបឯទាំងអស់អឺគឺថាស្រឡាញ់ចូលចិត្តណាស់ដោយសារបុគ្គលហ្នឹងជា មនុស្សបរិបូរដោយភាពតិចតិជុំនៅក្នុងចិត្តហើយផ្សាយភាពតិចតិជុំហ្នឹងដល់អ្នកដតីនៅជុំវិញខ្លួនយើងទៀតអញ្ចឹងជារឿងមួយដែល យើងត្រូវសាងសំក្នុងជីវិតហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អមែនបានន័យថាយើងឲ្យគេជិះជាន់រហូតមិនតស៊ូទេ យើងតស៊ូព្យាយាមតវ៉ាប៉ុន្តែឲ្យតស៊ូព្យាយាមតវ៉ាក្នុង នៃមិនមានការខឹងក្រោតតបទៅវិញទេអញ្ចឹងសូមញាតិញោមកណ្ណាទាំងអស់ បានប្រកបដោយសេចក្តីសុខចម្រើនចម្រើនដោយខន្តីសូមអនុមោទនាមោទនាមោទនា